ដឹងលយមកប៉ានាំទៅដល់ដឹងស្រីបេះដូងលត់ញាប់ហើយអអភ័យប្រចិនបានស្រីយកធ្វើជាប្រពន្ធដឹងដឹងអូនបានហើយ ខ្ញុំនេះគិតច្រើនលើមុន ព្រោះថ្លៃទឹកដោះមុំ ញាប់ហើយអអភ័យព្រោះចិនបានស្រីយកធ្វើជាប្រពន្ធដិនដឹងអូនបានហើយខ្ញុំនេះគិតច្រើនលើមុនព្រោះថ្លៃទឹកដោះមក down. Yo, Sabu. Always some. ឡើងសោកជ័យ